ទូទាត់ផ្សាយសម្លេងសិទ្ធិមនុស្សដើម្បីពលរដ្ឋខ្មែរក្រោមសូមលោកលោកស្រី អ្នកនាងកញ្ញាប្រិយមិត្តទាំងអស់ចូលរួមទស្សនា ការផ្សាយបន្តផ្ទាល់របស់ទូរទស្សន៍អនឡាញ KK CCTV ផ្សាយចេញពីមជ្ឈមណ្ឌលវប្បធម៌កម្ពុជាក្រោមវត្តរតនារាមទីក្រុងស៊ីដនីប្រទេសអូស្ត្រាលីជាទីមេត្រី ណាជាបឋមខ្ញុំកណាសូមមកសការថ្វាយបង្គំចំពោះគុណចាស់វិធារានធិរៈគ្រប់ព្រះអង្គសូមប្រពោលលោកព្រះចិត្តលោកស្រីនិងកញ្ញានិងប្រិមិត្តទាំងអស់ដែលកំពុងទទួលសនាការ live ផ្ទាល់ផ្សាយចេញពីមជ្ឈមណ្ឌលឧបត្ថម្ភកម្ពុជាក្រមវត្តរតនារាម ទីក្រុងស៊ីដនីប្រទេសអូស្ត្រាលីជាទីរាប់អានថ្ងៃនេះគឺថ្ងៃអាទិត្យ 7កើតខែផគុណឆ្នាំខាលចត្វាស័កពុទ្ធសករាជ2566ត្រូវនឹងថ្ងៃទី26ខែកុម្ភៈឆ្នាំ2023សូមស្វាគមន៍ប្រិយមិត្តទាំងអស់មកចូលក្នុងកម្មវិធីនេតិសម្លេងសិទ្ធិមនុស្សដើម្បីបរដ្ឋខ្មែរក្រោមជាកម្មវិធីផ្ដោតអារម្មណ៍ទៅលើសិទ្ធិមនុស្សហើយនឹងការផ្សព្វផ្សាយសេចក្តីប្រកាសរបស់អង្គការសហប្រជាជាតិឬក៏ហៅថាសិទ្ធិជនជាតិដើម ហើយឥឡូវពេលនេះយើងកំពុងតែបកស្រាយទៅក្នុងសេចក្តីរាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិបានចោទសួរទៅលើរដ្ឋាភិបាលវៀតណាមកំពុងតែចោទសួរទៅលើរដ្ឋាភិបាលឥឡូវយើងយកប្រធានបទនោះមកជជែកគ្នារយៈកាលជាច្រើនសប្តាហ៍មកហើយប៉ុន្តែទោះបីយ៉ាងណាក៏ដោយគឺมันតាន់បានចត់នៅកម្មវិធីពិភាក្សានឹងឡើយឥឡូវមកដល់ពេលនេះយើងមកដល់កិច្ចពិភាក្សាស្ដីអំពីអបសម្ព័ន្ធនៃ សេចក្តីរាយការណ៍ពិសេសរបស់អង្គការសិទ្ធិជាតិមកដល់ទំព័រទី19ហើយឥឡូវពេលនេះខ្ញុំកណាសូមស្វាគមន៍ប្រិយមិត្តអង្គប្រជុំជាមួយនឹងវាគ្មិនតែម្ដង អង្គណាសូមស្វាគមន៍គុណចាស់ច័ន្ទវិរិយធម្មសុខសប្បាយទៀតណានមស្ការណាហើយនៅសូមស្វាគមន៍លោកលីផូថាច់លីផូមកពីខាងទីទីក្រុងប្រទេសអីព្រីស្បិនណាអាមេរិកអាមេរិកអាមេរិក ទីក្រុងអីគេអូខេឥឡូវយើងមកកណាកណាវិញគុំព្រះអង្គកណា ពីរដ្ឋ Washington កណាអូខេរដ្ឋ Washington អូខេឥឡូវកណាសូមបកគលគុណចាស់វិរិយធម្មមេត្តា លើក នៅ ក្នុងទំព័របន្ទាប់ពីផ្សិលមិញយើង បាន លើក អំពីទំព័រអបសម្ព័ន្ធ ទំព័រទី1ទីម៉ាទី18ណា18យើងពិភាក្សាអំពីសេចក្តីយងច្បាប់ពីច្បាប់សិទ្ធិភាពមនុស្សអន្តរជាតិហើយឥឡូវមកយើងចូលមកដល់ទំព័រទី2បន្តទី19ឥឡូវសូមគុណចាស់សូមមេត្តាបកស្រាយឬក៏អត់អាននៅតែសេចក្តីត្រង់ត្រង់របស់ទាំងបាទអរគុណអស្ចារ្យព្រះអង្គគ្រូសាជាថ្មីអស្ចារ្យគុណចាស់គ្រប់ព្រះអង្គនៅមាតុភូមិ បានពរញាតិញោមទាំងអស់លោកលេខថេងតឹងលោកថាច់លីផោបងណាវិញក៏វាគ្មិនរួមគ្នាណាអឺហ្នឹងហើយបង គ្រូថ្ងៃនេះបានមកដល់អឺផារក្រាបទី3ហើយនៃអបសម្ព័ន្ធយើងហ្នឹងអញ្ចឹងខ្ញុំកណាអានបន្តបដ ாய் ទៅណាទេអឺពីមុនកណាតភ្ជាប់ខាងលើបន្តិចគឺថា យោងតាមសេចក្តីសម្រេចលេខ10នៃក្រមការងារផ្នែកការឃុំខ្លួនតាមអំពើចិត្តស្ដីអំពីសំណងសម្រាប់ការដកហូតសេរីភាពតាមអំពើចិត្តរាល់ជនរងគ្រោះនៃការដកហូតសិទ្ធិសេរីភាពតាមអំពើចិត្តត្រូវមានសិទ្ធិទទួលបានសិទ្ធិដែលមានចែងធានានោះដែល តម្រូវឲ្យអាជ្ញាធរជាតិដែលមាន សមត្ថកិច្ចផ្ដល់សំណងភ្លាមភ្លាមនិងគ្រប់គ្រាន់ ឲ្យសមាមាត្រទៅនឹងទម្ងន់នៃការរំលោភបំពាន និងភ័ស្សនកម្មដែលមានមកលើជនរងគ្រោះទី5ហ្នឹងលេខ5ទូចហ្នឹង គេឲ្យមើលនៅក្នុងសេចក្តីបន្ថែមដែលយើងចង់តាមដានរួមមាន A/HRC/45/16 ហើយ annex លេខ1 paragraph លេខ7ហ្នឹងគេឲ្យបញ្ជាក់អញ្ចឹង តទៅទៀតគឺថាយើងខ្ញុំសូមបញ្ជាក់ជាថ្មីថាមាត្រា5នៃសេចក្តីប្រកាសជាសកលស្តីអំពីសិទ្ធិមនុស្សនិងមាត្រា7នៃកតិកាសញ្ញាអន្តរជាតិស្តីអំពីសិទ្ធិពលរដ្ឋនិងសិទ្ធិនយោបាយហាមដាច់ខាតចំពោះអំពើទារុណកម្មនិងអំពើឃោរឃៅនិងអមនុស្សធម៌ដទៃទៀតឬការប្រព្រឹត្តបែបបន្ទាបបន្ថោកឬការដាក់ទណ្ឌកម្ម មនុស្សសញ្ញាអន្តរជាតិស្ដីអំពីសិទ្ធិពលរដ្ឋនិងសិទ្ធិធ្វើនយោបាយចែងថាគ្មានជនណាម្នាក់ត្រូវបានคล้ายជាកម្មវត្ថុនៃការធ្វើទារណកម្មឬអំពើឃុឃៅតាមភាពអមនុស្សធម៌ឬការប្រព្រឹត្តបែបបន្ទាបបន្ថោកឬការដាក់ទណ្ឌកម្មនោះឡើយមិនតែប៉ុណ្ណោះមាត្រា2 នៃអនុសញ្ញាប្រឆាំងនឹងអំពើទារុណកម្មនិងការប្រព្រឹត្តខុសខើអមនុស្សធម៌ឬអំពើបែបបន្ទាបបន្ថោកឬការដាក់ទណ្ឌកម្មចែងបន្ថែមទៀតថារដ្ឋជាភាគីនីមួយនីមួយនៃកិច្ចព្រមព្រៀងនេះត្រូវចាត់វិធានការឲ្យមានប្រសិទ្ធភាពផ្នែកច្បាប់រដ្ឋបាលតុលាការនិងវិធានការដទៃទៀត។ ដើម្បីការពារកុំឲ្យអំពើទរណកម្មកើតឡើងក្នុងដែនដីដែលស្ថិតក្រោមយុត្តាធិការរបស់ខ្លួនមាត្រា12នៃអនុសញ្ញាប្រឆាំងអំពើទរណកម្មនិងការប្រព្រឹត្តប្រគំខុសអមនុស្សធម៌ឬអំពើបែបបន្ទាបបន្ថោសកាត់ដតកម្មរោឲ្យរដ្ឋជាភាគីនីមួយនីមួយធានាឲ្យបានថាអាជ្ញាធរមានសមត្ថកិច្ចរបស់ខ្លួនចាត់វិធានការស៊ើបអង្កេតភ្លាមភ្លាមភ្លាម និងដោយឥតរំអៀងកាលណាមានហេតុផលសមស្រប ដែលអាចគួរឲ្យជឿបានថាអង្គើទិរណកម្មណាមួយ បានប្រព្រឹត្តឡើង នៅក្នុងដែនដីមួយក្រោមដែនយុត្តាធិការរបស់ខ្លួន យើងខ្ញុំសូមទាញការចាប់អារម្មណ៍របស់រដ្ឋាភិបាលអេដាមទៅនឹងមាត្រា12នោះ រួមនឹងមាត្រា2.2នៃកតិកាអន្តរជាតិកតិកាសញ្ញាអន្តរជាតិ ស្ដីអំពីសិទ្ធិសេដ្ឋកិច្ចនិងសង្គមដែលប្រទេសវៀតណាមបានចុះហត្ថលេខាកាលពីថ្ងៃទី24ខែកញ្ញាឆ្នាំ1982ដែលចែងអំពីសិទ្ធិរបស់ជនគ្រប់រូបរួមទាំងអ្នកទោសនិងអ្នកជាប់ឃុំក្នុងការទទួលបានស្តង់ដារខ្ពស់បំផុតនៃសុខភាពផ្លូវកាយនិងផ្លូវចិត្តនៅក្នុងមតិទូទៅលេខ14របស់ខ្លួនគណៈកម្មការស្ដីអំពីសិទ្ធិសេដ្ឋកិច្ច សង្គមគិច្ចនិងវប្បធម៌បញ្ជាក់ថារដ្ឋទាំងឡាយត្រូវមាន ការតបកិច្ចគោរពសិទ្ធិផ្នែកសុខភាពដោយមិនត្រូវបដិសេធឬរឹតបន្តឹងការទទួលបានសេវានេះចំពោះជនគ្រប់រូបរួមទាំងអ្នកទោសឬអ្នកជាប់ឃុំផង ដើម្បីពួកគាត់ទទួលបានសេវាបង្ការព្យាបាលការកាត់បន្ថយការឈឺចាប់ផ្នែកសុខភាព។ បន្ថែមលើនេះយើងខ្ញុំសូមស្នើឲ្យរដ្ឋាភិបាលអេដាមពិនិត្យមើលវិធាន Mandela Mandela Rule គេហៅថា Mandela Rules ដែលត្រូវបានអនុម័តជាឯកច្ឆន្ទដោយមហាសន្និបាតអង្គការសហប្រជាជាតិ A/RES resolution/70/175 ដែលទទួលស្គាល់ការទទួល ខុសត្រូវរបស់រដ្ឋទាំងឡាយក្នុងការផ្ដល់ការថែទាំសុខភាពសម្រាប់អ្នកទោសដោយអត់គិតថ្លៃនិងគ្មានការរើសអើងវិធាន24ដោយយកចិត្តទុកដាក់ជាពិសេសទៅដល់អ្នកទាំងឡាយអ្នកទោសទាំងឡាយដែលត្រូវការការថែទាំសុខភាព ពិសេសជាចាំបាច់ឬអ្នកដែលមានបញ្ហាសុខភាពដែលរារាំងដល់ការស្ដារនីតិសម្បទារបស់ខ្លួនវិធាន25 នឹងបញ្ជាក់ឋានៈទោសដែលត្រូវការការព្យាបាលជាពិសេសត្រូវតែទទួលបានការដឹកជញ្ជូនទៅស្ថាប័នឯកទេសណាមួយឬទៅមន្ទីរពេទ្យស៊ីវិលនឹងទៅតាមវិធានលេខ27ណាអឺអានឹងបញ្ចប់តាមប៉ុណ្ណឹងបងគណាគណាគណាអឺហើយតទៅទៀតអឺសូមបងប្អូនយើងអឺធ្វើការពិភាក្សានៅក្នុង កថាខណ្ឌដែលអានបន្តដល់ខ្ញុំកណាទៅផាយបាយមិញនេះណាប្រកេតប៉ុណ្ណឹងកណាទៀតអឺនៅក្នុងអឺនៅក្នុង អត្ថបទដែល យើង អានបាញ់មិញយើងយើងអាចកត់សម្គាល់ទៅលើមេត្រាទីមេត្រាទី5នៃសេចក្តីប្រកាសស្តីពីសិទ្ធិមនុស្សនិងមេត្រាទី7ស្តីពីកតិកាសញ្ញាស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយហើយមួយទៀតដែលយើងកត់សម្គាល់ទៅលើអនុកតិកាអនុកតិកាសញ្ញាអន្តរជាតិស្ដីពីបរដ្ឋនិងសិទ្ធិនយោបាយចែងគ្មាននរណាម្នាក់ត្រូវបានខ្លាយទៅជាកម្មវត្ថុនៃការធ្វើទរណកម្មនិងអំពើខុសខើអាភាពអមនុស្សធម៌ឬក៏ប្រព្រឹត្តអំពើប្រព្រឹត្តបែបបន្ទាបបន្ថោកនិងដាក់ទរណកម្មទៅលើទរណកម្មនោះឡើយនៅក្នុងកតិកាហ្នឹងគេ ចឹងក្នុងឧទាហរណ៍ថា ដូចជាលោកអឺលោកស្អីគេមុនដែលទៀវហ៊ីវហ៎គេធ្វើបានទូទៀវហ៊ីវហ្នឹងបានមកកម្មយើងយើងអាចយកភាពជាក់ស្ដែងយកមកឧទាហរណ៍មកអត្ថាធិប្បាយតើនៅក្នុងមេត្រាទី5មេត្រាទី7នេះតើយើងគួរតែយកណាដើម្បីមកអាងដើម្បីឲ្យពួកយុវជនយើងនឹងបាន បានធ្វើជាគោលការណ៍ទៀតគុណចាស់នៅអធិបាលតរែននៅក្នុងទីហ្នឹងគុណចាស់អាចយោងនៅក្នុងនឹងបានទៅទៀតអឺនៅក្នុងកតិកាសញ្ញាអន្តរជាតិស្ដីអំពីសិទ្ធិពលរដ្ឋណាដែលមានចែងនៅក្នុងមាត្រាទី7ហ្នឹងព្រះអង្គគ្រូលើកឡើងមិញហ្នឹងត្រូវហើយណាអឺទាំងមាត្រា5នៃសេចក្តីប្រកាសជាសកលស្តីអំពីសិទ្ធិមនុស្ស ហើយនឹងមាត្រា7នៃអនុសញ្ញាអនៃកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋនិងសិទ្ធិធ្វើនយោបាយគេហាមចំពោះការធ្វើទរណកម្មណាដឹងថាការធ្វើទរណកម្មនេះ វាមានពាក់ព័ន្ធជាមួយនឹងអនុសញ្ញាខេតអីនឹងជាដើមគឺថាខាមហាមការដាក់ទោសការបន្ទាបបន្ថោកការប្រមាថជេរប្រមាថ ផ្ដាសាយផ្សេងផ្សេងហ្នឹងគឺគេហាមក៏ប៉ុន្តែយើងឃើញអាជ្ញាធរដែនដីណានៅនៅនៅខេត្តឃ្លៀងបានធ្វើទរណកម្មចំពោះប្រជាពលរដ្ឋយើងហ្នឹង តាំងពីលោកយ៉ាន់ឆេតឡើងអង្គគ្រូណាមិនត្រឹមតែជ្រាវហ៊ីវប៉ុន្តែតែជ្រាវហ៊ីវហ្នឹងយើងមើលឃើញជាក់ស្ដែងណាណាណាកាលជ្រាវហ៊ីវនេះអឺមិនស្ថិតនៅក្នុង អឺរបាយការណ៍របស់ Special Reporter ដែលសួរទៅរដ្ឋាភិបាលនឹងទេមកពីទ្រីវហ៊ីវកាន់អីទ្រីវហ៊ីវនេះកាត់ឡើងក្រោយណាអានឹងនៅមានបន្តទៀតសម្រាប់ឆ្នាំក្រោយក្រោយខ្ញុំកណាជឿអញ្ចឹងតាមបាយការណ៍ដែលយើងបានរាយការណ៍ទៅណាប៉ុន្តែ ដែលគេលើកឡើងនេះគឺការធ្វើទិរណកម្មចំពោះលោកយ៉ាញ់សេតហើយនឹងដាក់ទណ្ឌកម្មហួសម៉ោងទៅលើព្រះអង្គយើងខៃនោះកាលពីអឺ ឆ្នាំ2020អីម្លេះបងយើងខายហ្នឹងណាអញ្ចឹង2020 21បងគ្រូចាំហ្នឹងក៏ចាប់សភៅបងគ្រូយើងខายនោះ22ទេអេយើងខายគ្រូយើងខายដូចជា21 21យើងយើងកំពុងផ្សាយឆ្នាំមុនកាលនោះយើងកំពុងផ្សាយអំពីរឿងសិទ្ធិជនជាតិដើមនោះអានោះគេហាមដាច់ខាតហើយឲ្យតពីនឹង គឺគេបញ្ជាក់បន្ថែមនៅក្នុងមាត្រាទី2បងគ្រូណាមាត្រាទី2អនុសញ្ញា អនុសញ្ញាស្ដីពីអឺអង្គប្រឆាំងនឹងអង្គើទារុណកម្មហ្នឹងអានឹង អនុសញ្ញាហ្នឹងអានឹងខ្ញុំកណាចង់និយាយហ្នឹងអានោះគេហៅ cat ណា CA អឺឈប់សិនមកមើលសិនអានឹង CAT ណាអ CAT Don't, cứ cứ chia, chia CAT A Chúng là tiếng rồi. CAT CAT គេហៅ Convention Against Torture and Other Cruel នៅក្នុងកិច្ចការសញ្ញានោះ inhuman or degrading treatment or punishment អានឹងរដ្ឋវៀតណាមបានចុះលេខានៅឆ្នាំ1984អនុសញ្ញាប្រឆាំងការធ្វើទរណកម្មនិងការបន្ទាបបន្ថោកដទៃទៀតហៅថាបើបើក្រៅអំពីការធ្វើទរណកម្មដែលពាក់ព័ន្ធទៅដល់កតិកាសញ្ញាអឺ special reporter ហ្នឹងបានលើកបន្ថែមនៅមាត្រាទី2នៃអនុសញ្ញា ដែលប្រឆាំងនឹងអំពើការធ្វើរណកម្មហើយការប្រឹកពើខូខើអមនុស្សធម៌បែបប្រតិបថោកឬដាក់ទណ្ឌកម្មហ្នឹងអឺយើងមើលឃើញថាការប្រព្រឹត្តនេះ មួយមួយចំណុចដែលសំខាន់ផុតដែលខ្ញុំគណៈចង់លើកឡើង គឺថាសូមអោយសកម្មជនសិទ្ធិមនុស្សហើយនិងសិទ្ធិជនជាតិដើមរួមមួយសកម្មជនការពារសិទ្ធិជនជាតិដើមរបស់ខ្មែរក្រមយើងនឹង បានដឹងអំពីរឿងហ្នឹងអឺយើងមើលនៅក្នុងសេចក្តីអស់ទាំងហ្នឹងហើយចូលឆែកមើលដូចខ្ញុំគណៈបានជំរាបពីលើកមុនអញ្ចឹងថា ចូលមើលនៅក្នុង website របស់ UN មានអស់ហើយមានអស់ហើយនៅអឺកតិកាសញ្ញាចំនួន2ហើយ និង អនុសញ្ញាចំនួន5ដែលរដ្ឋវៀតណាម បានចុះហត្ថលេខា នៅក្នុងនោះមានឆ្នាំមានអីត្រឹមត្រូវនៅក្នុង website របស់ Human Rights Council អានឹងស្ថាប័នអង្គការសហជីវជាតិស្ដីអំពីសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋហើយ ស្ថាប័នសិទ្ធិមនុស្សនឹងយើងហៅម្យ៉ាងទៀតគេហៅឧត្តមស្នងការជាន់ខ្ពស់ស្ដីអំពីសិទ្ធិមនុស្សរបស់អង្គការសហជីវជាតិ ឬមួយយើងហៅថា Human Rights Council ហ្នឹងណាក្រុមប្រឹក្សាភិបាល ដែលទទួលបន្ទុកផ្នែកសិទ្ធិមនុស្សនឹងគឺជាអង្គការមួយដែល ដែលលើកហើយ គេទៅបោះឆ្នោតដកអឺដកប្រទេសរុស្ស៊ីចេញពី សមាជិកអចិន្ត្រៃយ៍នៃនៃក្រមប្រសាភិបាលហ្នឹងបងគ្រូប្រទេសរុស្ស៊ីគឺជា សមាជិករបស់ ក្រុមប្រឹក្សាភិបាលរបស់អង្គការអឺរបស់ក្រុមប្រឹក្សាភិបាលស្ដីពីសិទ្ធិមនុស្សរបស់អង្គការសហជីវជាតិហ្នឹងលើកហើយគេបោះឆ្នោតដកចេញហ្នឹងណាអាឡូលើទេបងគ្រូលើទៅតែលើតែណាណាហ្នឹងចង់និយាយបញ្ជាក់ទៅឲ្យយុវជន ហើយនឹងសកម្មជនរបស់យើងដែល ជាអ្នកមានសេចក្តីក្លាហានហើយបានយល់ដឹងគ្រប់គ្រាន់បានចូលរួមសិក្សានៅសេចក្តីប្រកាសទាំងឡាយនៅកតិកាសញ្ញាទាំងឡាយតាំងពីពេលកន្លងមក នៅក្នុង channel របស់ព្រះអង្គគ្រូហ្នឹងមេត្តាចងចាំហើយធ្វើការបញ្យល់គ្នាទៅតាមបែបណានោះជាមួយនឹងសកម្មជនយើងពីព្រោះខ្ញុំកណាលឺសូថា តាមតែខ្ញុំកណាបានដឹងថានឹងរៀបចំឲ្យមានកម្មវិធី សិក្សាអនឡាញជាមួយក្រុមយុវជនគ្នាគាត់ហ្នឹងណាអឺចំណុចប្រមាណដែល ខ្ញុំគណៈបញ្ជាក់ឡើងហ្នឹងគឺថាសុំមេត្តាលើកឡើងហើយយើងចងចាំនៅក្នុងខ្លួនពេលដែលយើងទទួលនៅការប្រមាថការបន្ទាបបន្ថោកការធ្វើបាប ពីអាជ្ញាធរហ្នឹងយើង លើកមេត្រានឹងឡើង គឺថា មាត្រា2នៃអនុសញ្ញាអឺស្ដីអំពីការប្រឆាំងនឹងអំពើធ្វើទរណកម្មនិងការប្រព្រឹត្តអំពើខុសខើអមនុស្សធម៌ផ្សេងផ្សេងហ្នឹងផង មាត្រាទី7នៃកតិកាសញ្ញាអន្តរជាតិស្ដីអំពីសិទ្ធិពលរដ្ឋនិងសិទ្ធិធ្វើនយោបាយ ហើយនឹងមាត្រាទី5នៃសេចក្តីប្រកាសជាសកល ស្ដីអំពីសិទ្ធិមនុស្សឆ្នាំ1900 48នឹងផង48ណាណានឹងមាន3ចំណុចដែលអាចការពារទប់ទល់បាន ហើយនឹងជាហៅថាជាគ្រឿងឧបករណ៍ដើម្បីជួយការពារខ្លួនយើងម្នាក់ម្នាក់ណាបងគូណាទៀតណាជាសកម្មជនម្នាក់ម្នាក់គួរកប់3យ៉ាងហោចនោះក៏បានយល់ដឹងច្បាប់នឹងហើយខ្ញុំគណាជឿថាប្រហែលជាលោកលីផូអាចគាត់អាចជួយបន្ថែម នៅលើរដ្ឋធម្មនុញ្ញរបស់សាធារណរដ្ឋសង្គមនិយមវៀតណាមនឹងច្បាស់ជាមានចំណុចមួយចំនួនអឺគេចែងដើម្បីឲ្យវាសមស្របគ្នាជាមួយនឹងធម្មនុញ្ញទាំងឡាយឬមួយកតិកាសញ្ញាហើយនឹងអនុសញ្ញានានារបស់អង្គការសហជីវជាតិនឹងជាមិនខានទេយើងយើងជឿជាក់អញ្ចឹងបើពំនោះទេគេមិនអនុញ្ញាតគេមិន ព្រមព្រៀងគេមិនអនុញ្ញាតឲ្យធ្វើពាណិជ្ជកម្មជាមួយអឺ ក្រមប្រទេសជឿនលឿនផ្នែកសេដ្ឋកិច្ចនៅលើពិភពលោកទេបើរដ្ឋវៀតណាមមិនបានកែប្រែមិនបានសម្រួលនៅរដ្ឋធម្មនុញ្ញរបស់ខ្លួនឲ្យស្របគ្នាស៊ីសង្វាក់គ្នាទៅតាមធម្មនុញ្ញរបស់អង្គការសហជីវជាតិនឹងគណៈគណៈជាក់អញ្ចឹងណាណា អរគុណតែណាឥឡូវយើងបានមកជួបលោកលីផូវិញម្ដងលោកលីផូបើតាមមើលដូចមានឯកសារជាភាសាវៀតណាមអាចបញ្ជាក់អានជាភាសាវៀតណាមខ្លះដើម្បីឲ្យយុវជនយើងបានដឹងផងអឺលីផូមានអក្សរជាភាសាវៀតណាមដែរទេបើកបើកម៉ៃម៉ៃផងកណាហួយគុំព្រះអង្គពីវ៉ាស៊ីនតោនទៅ ផងសម្រាប់ចូលកម្មវិធី KKCCTV និងស្វ័យបង្គំប្រាស់អអង្គវិរិយធម្មោជាប្រាស់វាមិននៅ ក្នុងរាត្រីនេះដែរកណាសូមអរគុណព្រះអង្គនិងសូមជម្រាបសួរលោកវាគ្មិនលីថេងតាំងពីចម្ងាយផងលោកសូមជម្រាបសួរសម្រាប់ជួបសម្រាប់ជួបអឺកណានៅ ក្នុងនេះដែរដូចជាផងបានលើកឡើងនៅអឺ កតិកាសញ្ញារបស់អន្តរជាតិនឹងវាសមស្របទៅរដ្ឋធម្មនុញ្ញរបស់យួនក៏ទុកដូចជារដ្ឋព្រំតនរបស់យួនដែលកន្លងហើយនឹងដល់ប្រហែលលើកឡើងដូចជាយុវជនខ្មែរក្រមយើង លោកយ៉េងសេតអឺលោកបងយើងខាយនិងលោកទ្រាវទ្រាវស៊ីវថ្មីថ្មីនឹងកណា គឺបានធ្វើទិរណកម្ម ធ្ងន់ធ្ងរមែនទែនចំពោះយុវជនយើងនៅនៅទីនោះដូចជាពេលថ្មីថ្មីនេះបានលោកទ្រាវស៊ីដូចជាកណាបានផ្ញើរូបរបស់ព្រះអង្គហ្នឹងគឺឃើញគាត់ថាតងខ្លួនទាំងអស់មិនមិនមិនត្រឹមតែល្មើសច្បាប់អន្តរជាតិទេវាល្មើសច្បាប់នៅនៅ ច្បាប់ជាតិរបស់ខ្លួនគឺច្បាប់ប្រំពន្ធរបស់យួនហ្នឹងគឺវាប៉ះពាល់ទៅមាត្រា134មាត្រា135និងមាត្រា136របស់ប្រំពន្ធរបស់ប្រទេសវៀតណាមកណាហើយដូចជាកណ្ដុងខាងច្បាប់អន្តរជាតិនឹងដូចជាព្រះអង្គលើកឡើងមិញនឹងកណាបានឃើញគេបើកពងកញ្ចក់កន្លែងហ្នឹង កណាសូមបញ្ជាក់កន្លែងហ្នឹងតិចទៅខាងអនុកតិកាសញ្ញាអន្តរជាតិនឹងគេបានបើកវងកញ្ចក់ហ្នឹងគេថាគ្មានចំណាម្នាក់ត្រូវបានคล้ายជាកម្មវត្ថុនៃការធ្វើទារុណកម្មឬអំពើខុសខើភាពអមនុស្សធរឬការប្រព្រឹត្តបែបបន្ទាបបន្ថោកឬការដាក់ទណ្ឌកម្មនោះឡើយកណា ចឹងទៅឃើញនេះនៅ ច្បាប់ដែលយួនបានចុះហត្ថលេខីជាមួយអឺកតិកសញ្ញា អន្តរជាតិពីឆ្នាំ84ក៏ទុកដូចជាឆ្នាំ13កញ្ញាឆ្នាំ2007ហ្នឹងគឺវាវាវាវាប្រះចាក់ច្បាប់ជាតិរបស់ខ្លួនប្រះចាក់ច្បាប់អន្តរជាតិដែលខ្លួនបានចុះធនធានជាមួយកណា ចឹងទៅសូមយុវជនយើងនៅទីនោះនោះគឺយើងតាមដាននឹងស្រាវជ្រាវបញ្ហាផ្លូវច្បាប់មែនតែនដូចជាគណៈបានបើកវងកញ្ចក់ដែលកតិកាសញ្ញាអន្តរជាតិបានបញ្ជាក់មិញហ្នឹងគឺបន្ថប់បន្ទាបនឹងធ្វើទរណកម្មដល់យុវជនយើងនៅទីនោះគណៈសូមលើកយករឿងលោកទាវស៊ីវថ្មីថ្មីនឹងទៅចោះគឺឃើញខ្លួនរបស់គាត់គឺវ័យជុំមានចេញឈាមគឺគ្រប់ គ្រប់កន្លែងអស់ដូចជាប្រផាសគាត់ក្រុងគាត់ជាង30ម៉ោងហ្នឹងគឺគាត់ចេញមកគាត់រូបភាពគាត់ហ្នឹងគឺស្លេកស្លាំងទាំងអស់យុវជនរាវហៀវហ្នឹងគឺវាប៉ះពាល់ទាំង សុខភាពផងធ្វើធ្វើទុនទារុណកម្មហ្នឹងវាប៉ះពាល់ទាំងកិត្តិយសរបស់គាត់ផងដូចជាច្បាប់កតិកាសញ្ញាអន្តរជាតិដែលយន្តចុះសញ្ញាហ្នឹងច្បាប់អញ្ចឹងមិញហ្នឹងហើយនឹងវាប៉ះពាល់ទាំងអឺ សិទ្ធិសេរីភាពរបស់គាត់ហើយរំលោភបំពានទាំងសិទ្ធិមនុស្សអន្តរជាតិទៀតចឹងទៅវាប្រះចាកទាំងច្បាប់រដ្ឋធម្មនុញ្ញយួនច្បាប់ច្បាប់ប្រមទនរបស់យួននឹងច្បាប់អន្តរជាតិដែលព្រះអង្គបានអានមាញ់មិញហ្នឹងហើយបានកណាបានលើកយកនៅមេត្រាច្បាប់ប្រមទនរបស់យួនបានបញ្ជាក់មិញហ្នឹងគឺមេត្រា134មេត្រា135និងមេត្រា136 ហើយកណាឃើញនៅ ច្បាប់នៅ ក្នុង ច្បាប់របស់អង្គការសព្វជាតិដែលយួនចុះសញ្ញាឆ្នាំឆ្នាំ2008ឆ្នាំអភ័យទោសកណាឆ្នាំ2007ហ្នឹងកណានៅមេត្រាទីទី8ហ្នឹង គណៈមាត្រាទី8នេះគេបានមាត្រាទី8នឹងមាត្រាទី9គេបានចែងច្បាស់នៅក្នុងនឹងដែរគណៈសូមអានជាភាសាយួនតិចទៅគេបានបញ្ជាក់នៅក្នុងមាត្រាទី8និងមាត្រាទី9និងមាត្រាខ្លីៗគណៈសំអានទៅ ដូចជាមាត្រាច្បាប់ប្រមត្តនរបស់យួនគណៈបានលើកឡើង3មាត្រាមិញវែងវែង អញ្ចឹងទៅយើងគាត់បញ្ជាក់ឲ្យយុវជនយើងបងប្អូនយើងនៅក្នុងស្រាវជ្រាវទៅយើងសូមលើកយកមេត្រាដែលយួនចុះថលិកាជាមួយអន្តរជាតិនឹងកណាគឺមេត្រាទី8ហ្នឹងគេបាននិយាយថាមួយ người ក៏ đều មួយ người đều có quyền được các tòa án quốc gia có thẩm quyền biện vượt theo pháp luật trước hành vi vi phạm các quyền cơ bản do hiến pháp hay lực vi định ណាគេគេធ្វើឲ្យក៏ដោយគេគេកំណត់ទៅតាមច្បាប់ទាំងអស់ប៉ុន្តែកណាពិនិត្យឃើញយុវជនត្រាវហ៊ីវនឹងគឺគេគេមិនបានយកច្បាប់មកអនុវត្តទេគេបានយកអំពើអាហឹងអំពើហឹង្សាអំពើខខើអំពើធ្វើទារុណកម្មរបស់មកលើយុវជនយើងនៅនៅកម្ពុជាក្រមនឹងកណាហើយមាត្រាទី9គេបាននិយាយ ច្បាស់ទៀតគេថា không ai bị bắt giam giữ hay đài đi nơi khác một cách độc đoán អាកន្លែងហ្នឹងណាមាត្រាទី9ខ្លីនេះគឺថាអត់មាននរណាដែលបានត្រូវចាប់ឬឃុំខាំងឬបណ្រត់ទៅទីទីណាមួយដែលដែលអត់ទាន់មានច្បាប់ពីតឡាការអត់ទាន់មានច្បាប់ពីអាយិកាណានោះទេប៉ុន្តែថ្ងៃយុវជនយើងដូចជា លោកប្អូនយើងខាយលោកប្អូនលោកយ៉ាន់សេតហ្នឹងហើយលោករាវហ៊ីវថ្មីថ្មីហ្នឹងគឺបរដ្ឋពីឃុំទៅស្រុកពីស្រុកទៅដល់ខេត្តហើយទៅខេត្តហ្នឹងក្រោងគាត់ជាង30ម៉ោងបើច្បាប់រដ្ឋនៅប្រទេសយួនហ្នឹងដូចជាកណាបានលើកឡើងពីមុនហ្នឹងគឺក្នុង24ម៉ោងទេត្រូវបដល់ព័ត៌មានហ្នឹងទៅឲ្យអ្នកផ្ទះ បានដឹងដូចជាគ្រួសារគាត់មានពុកម្ដាយបងប្អូនសាច់ញាតិគាត់ទាំងអស់ត្រូវបានបដិងក្នុង24ម៉ោងប៉ុន្តែជាង30ម៉ោងបានខាងអឺកម្មាភិបាលនគរបាលខេត្តឃ្លាំងហ្នឹងបានតាក់តងអោយម្ដាយឡើងទៅចុះហត្ថលេខាទៅទទួលកូនមកផ្ទះវិញឃើញទេលើសម៉ោងហើយបានពេលនោះខាងព្រះអង្គបានប្រសាយគណៈបានបញ្ជាក់តាំងមាត្រា ដែលគេធ្វើទារុណកម្មហើយមេត្រាដែលគេឃុំខាំងមនុស្សខុសច្បាប់វាសមស្របដូចជាព្រះអង្គវិរិយៈធម្មោលើកឡើងមកនេះគឺប្រចាទាំងអស់បាបជាតិបាបអន្តរជាតិគឺប្រចាទាំងអស់អញ្ចឹងទៅពេលនោះយើងបានផ្សាយផ្ទាល់នៅទីនោះហើយគេខាងនោះគេបានតាមដានខាងទូទាស់ព្រះអង្គនឹងបានលឺទៅវាបានតាក់តងទៅខាងគ្រួសារគាត់នឹងឲ្យម្ដាយនឹងចោះទៅពេលថ្ងៃម្ដាយចោះទៅទទួលលោករាវហ៊ីវនឹងបាន ទៅបងគាត់ម្នាក់នឹងម្ដាយម្នាក់ហើយទៅនឹងគេបានឲ្យចុះលេខាចុះហត្ថលេខាជាមួយនគរបាលខេត្តនឹងទទួលកូនមកផ្ទះហើយគេកំណត់ឲ្យថ្ងៃច័ន្ទអាទិត្យក្រោយពីសប្តាហ៍នោះក្រាប់កាណាក៏បាននិយាយដែរឲ្យទៅបំភ្លឺហើយទៅគេធ្វើការបន្តទៀតមកទឹកក្រោយអញ្ចឹងចឹងទៅឃើញទេរំលោភបំពានតាំងច្បាប់រដ្ឋធម្មនុញ្ញរបស់ខ្លួនឯងបានចែងនៅក្នុងប្រទេសខ្លួនឯងរំលោភបំពានតាំងរដ្ឋ ច្បាប់ព្រមត្តនរបស់ខ្លួនឯងដូចជាគណៈបាយបញ្ជាក់តាំង3មាត្រាហ្នឹងមែន134មាត្រា135មាត្រា136ហ្នឹងហើយរំលោភបំពានតាំងច្បាប់អន្តរជាតិទៀតនៅមាត្រាទី8មាត្រាទី9នៃគណៈបានបញ្ជាក់ជាភាសាវៀតណាមហ្នឹងជាងទៅ ខាងបកកុម្មុយនីសយូនហ្នឹងធ្វើអីអត់មានយកច្បាប់ខ្លួនមនវត្តទេគឺយកច្បាប់ព្រៃទាំងអស់កណាអញ្ចឹងទៅសូមបងប្អូនយើងទាំងសហព័ន្ធ តាំងអង្គការសិទ្ធិមនុស្សអន្តរជាតិនានាសូមថាតាមដាន ធ្វើការមែនតែនដែលយួនធ្វើទុកបុកម្នេញដល់ខ្មែរកម្ពុជាក្រមយើងតាំងរំលោភបំពាននឹងបានធ្វើទុកទារុណកម្មយ៉ាងខុសខើមកលើខ្មែរកម្ពុជាក្រមយើងដែលជាចិនជាតិដើមកណាក្រនេះមានប៉ុណ្ណឹងមកបញ្ជាក់ឲ្យបងប្អូនយើងបានជ្រាបប៉ុណ្ណឹងសិនព្រះអង្គកណាអូខេអរគុណ អរគុណណាលោកលីផូបានលើកឡើងអំពីច្បាប់ព្រមតនរបស់វៀតណាមហ្នឹងលើកជាមាត្រាទីម៉ាន220 226 134 135 136កណា មាត្រា ច្បាប់ព្រមតុនកណាហ្នឹងហើយអូខេឥឡូវអង្គតាំងជួយបន្ថែមអត្ថន័យទៅលើ ការធ្វើទរណកម្មនៅក្នុងមាត្រាទី5ទី7នេះអនុកតិកាសញ្ញាហ្នឹងបើតាមមើលរំលោភមែនទែនយើងមើលទៅយើងស៊ើបមើលទៅការដូចលោកលីផូបានលើកឡើងមិញទៅការធ្វើទរណកម្មក៏ធ្វើការកាហារបន្ទាប បន្ថោក៏ធ្វើហើយក ព្រឹត្តអំពើខូខូអមនុស្សធម៌ជាដើមនោះក្នុងក្នុងមេត្រាទី12នេះមើលទៅគឺធ្ងន់ធ្ងរមែនទេដល់តាំងមកជឿលើមកអាប៉ុន្តែនៅក្នុងប្រទេសវៀតណាម យើងមើលឃើញតាំងពី សម័យកាលដែលកុម្មុយនីយួនកាន់កាប់ទឹកដីកម្ពុជាក្រោមឆ្នាំ1975ក្រោយពីរំដោះទឹកដីកម្ពុជាក្រោមមកពីអាណានិគមរបស់អាមេរិកដែលមានយួនសេរីនៅ ទឹកដីកម្ពុជាក្រោមហ្នឹង យួនគេតែងតែធ្វើការកោះហាវសកម្មជនដែលតាក់ទងជាមួយនឹងរបបចាស់ដែលហៅថារបបសេរីហ្នឹងមិនថាខ្មែរក្រមយើងនេះទៅរួង គ្រោះនៅទរណកម្មនឹងធនធោមានថែមទាំងជនជាតិយួនមួយចំនួនដែលធ្លាប់បានធ្វើជាតាហានឬក៏ធ្វើជាកម្មវិបាលរបស់អាមេរិកកាំងកាយពីចំណនស្រីហ្នឹងក៏ទៅបានយួនហ្នឹងបំពេញច្បាប់អន្តរជាតិហ្នឹងដែរ ប៉ុន្តែយើងគ្រាន់តែចង់និយាយថាសម័យនោះយួនមិនតាន់ចុះខសន្យាសញ្ញេលិលះអសរនៅក្នុងកតិកាសញ្ញាឬក៏អនុសញ្ញាណាមួយ អំពីអន្តរជាតិទេអញ្ចឹងយើងគិតថាពេលនោះយួនអាចប្រើប្រាស់នៅអាសិទ្ធរបស់ខ្លួនដែលអាសិទ្ធព្រៃនោះដើមពីឡើងមកពីព្រៃភ្លាមហ្នឹងគឺថាខ្លួនឯងហ្នឹងមិនតាន់យល់ដឹងច្បាប់ទាំងអស់ហ្នឹង អាចចាត់ទុកថារឿងទាំងអស់ហ្នឹងខ្លួនឯងមិនយល់ច្បាប់អន្តរជាតិនឹងទៅចោះអាចប្រើប្រាស់អាសិទ្ធខ្លួនឯងដែលមានពីព្រៃហ្នឹងមកយកទៅធ្វើទរណកម្មដាក់គេយ៉ាងម៉េចក៏បានដែរក៏ប៉ុន្តែយួននេះមិនដែលបានរៀនសូត្រអំពីការជឿនលឿននៃពិភពលោកហៅថារបបមនុស្សជាតិយ៉ាងម៉េចទេនៅតែប្រើវិធីសាស្ត្រជាមនុស្សព្រៃនឹងដដែលក្រោយពីពេលខ្លួននឹងចោះខសន្យាចោះទំនាក់ទំនងជាមួយអង្គការសហជីវជាតិ ស្ដីពីសិទ្ធិជនជាតិដើមចិត្តមនុស្សជាដើមហើយថែមទាំងយកមកកលៃអារូបភាពទាំងអស់ហ្នឹងឲ្យទៅជារដ្ឋធម្មនុញ្ញរបស់ខ្លួនក៏ដោយនៅតែបំពេញច្បាប់អន្តរជាតិនៅដដែលយើងឃើញនេះក្រោយពីពេលហ្នឹងមកជារឿយរឿយមិនថាជនជាតិខ្មែរក្រមត្រូវរងគ្រោះនេះម៉ុងតៃញ៉ាក៏ដោយជនជាតិចាមក៏ដោយជនជាតិភ្នង ដែលនៅតំបន់ភ្នំក៏ដោយតែងតែធ្វើការងារ ទៅធ្វើទរណកម្មដាក់ឲ្យជនជាតិដតីដតីទៀតដល់ថ្នាក់គេមួយចំនួនហ្នឹងគឺថាអាចរស់មនុស្សភៀសខ្លួនជីងទៅក្រៅប្រទេសទៅដល់ស្រុកខ្មែរជាដើមអញ្ចឹងយើងយើងឃើញទេមករយៈមិញហ្នឹងឆ្នាំ2007អីជាដើមហ្នឹងមានឃើញការរត់ភៀសខ្លួនរបស់ជនជាតិគេហៅជនជាតិមឿងជនជាតិម៉ុងជាដើមទៅរត់ទៅទឹកដីកម្ពុជាជាដើមហ្នឹងជាច្រើននួយណាស់ ធ្វើឲ្យការងារទទួលបន្ទុករបស់ខ្មែរយើងហ្នឹងត្រូវមានការតំណាក់ទំនងមួយយួនហើយបញ្ជូនជនជាតិម៉ុងត្រឡប់ទៅវៀតណាមវិញដោយសារពួកគាត់រស់នៅមិនបានពួកគាត់រស់នៅអាស្រ័យជាមួយនឹងការធ្វើទរណកម្មនោះអត់បានទី1កំចាត់ទឹកកំចាត់ដីផ្ទះសម្បែងរបស់គាត់ហើយអស់យកពួកគាត់ទៅធ្វើទរណកម្មដាក់គុកទៀតដល់ដល់ពួកគាត់នឹងត្រួតត្រងមិនបានអ្នកខ្លះក៏រត់ទីខ្លួនទៅអាហ្នឹងជាចំណុចមួយដែលយួនហ្នឹងធ្វើ ត្រនកម្មហ្នឹងមិនមែនមកលើតែសាសជាតិមួយនៅក្នុងចង្កោមសាសជាតិទាំង54នៅប្រទេសវៀតណាមទេយើងមើលឃើញឲ្យទលំទលាយបន្តិចថាយើងដកដកឃ្លាពីកម្ពុជាក្រមយើងយើងចង់បំភ្លឺឲ្យខ្មែរយើងទួទៅទាំងអស់ឬក៏ប្រជាជននៅក្នុងស្រុករួមគ្នា ជា54សញ្ជាតិហ្នឹងឲ្យដាក់ទម្ងន់ហ្នឹងទាំងអស់គ្នាមិនត្រឹមតែខ្មែរក្រមយើងជាអ្នកធ្វើការងារតែម្នាក់ឯងទេយើងឲ្យសាសជាតិដតីដតីដែលមានឈាមចរជាវៀតណាមហៅថា យ៉ាងតកលមកណាទាំងអស់គ្នាទាំងទាំង54សញ្ជាតិតែជនជាតិតែមួយណាតើមើលទាំងអស់គ្នាមើលជួយជួយប្រមាលមើលទាំងអស់គ្នាយួនបានយល់ស្របទៅតាមអាពាក្យស្លោករបស់យួនហ្នឹងថា tất cả យ៉ាងតកដែលឡាយ៉ាងតកវៀតណាមលមកណាថាសាច់ជាតិទាំងអស់ទាំង54នេះជាសញ្ជាតិតែមួយជារួមជាតិតែមួយហ្នឹងដែរឬណៅអញ្ចឹងមកខ្ញុំលើកឡើងថាមិនត្រឹមតែប៉ុណ្ណោះទេសប្តាហ៍ថ្មីថ្មីនេះខ្ញុំឃើញថាយួននៅតែធ្វើតរុណកម្មយកអ្នកទោសទៅធ្វើបាប វាយសួរចម្លើយជាដើមហ្នឹងមានជនជាតិជាច្រើនទៀតមិនមែនជនជាតិខ្មែរក្រមទេ យើងមើលឃើញរឿយរឿយមករហូតតាំងពីតគុណកឹមតុកជើងតគុណលីសាងឯជាដើមរហូតមកចំនួនចាស់ចាស់មកហ្នឹងនឹងមកដល់សប្តាហ៍បច្ចុប្បន្នហ្នឹងដោយលីផូដឹងស្រាប់វាទៅចាប់គុកម្ដងម្ដងដោយសម័យថ្មីយើងនៅវត្តសេកជាដើមតគុណថាច់ធឿនលីវនីជាដើមហ្នឹងក៏ធ្វើទរណកម្មលោកដែរ ប៉ុន្តែពេលនោះយើងអត់បានលើកឡើងរឿងលោកខ្ញុំនិយាយទេដោយដែលគុណអីបន្តិចលីចន្ទាចដានហ្នឹងទៅចាប់គ្នាដាក់ក្នុងបាវហើយវាយគ្នាដល់ទ្រោមខ្លួនដល់ស្បង់ត្រួតជីងអស់យកបញ្ចោលក្នុងវាលស្រែចដានហ្នឹងអាហ្នឹងសិតតែជាការងារមួយបំពេញសិទ្ធិមនុស្សសិក្សាតែម្ដងហើយសួរថាពេលហ្នឹងយួនបានរៀនសូត្រយួនបានអឺប្រតិបត្តិទៅតាមច្បាប់អង្គការសហជីវប្រជាជាតិដែរណោះថាបានហើយ យួននឹងបានព្រមព្រៀងជាមួយនឹងសេចក្តីប្រកាសនឹងហើយហើយយួនបានទទួលខុសត្រូវនៅចំពោះមុខនៃច្បាប់អន្តរជាតិនឹងហើយហើយយកច្បាប់ទាំងអស់ហ្នឹងទៅអនុវត្តហើយបែរទៅជាយួនមិនត្រឹមតែមិនអនុវត្តទេលេខអាច្បាប់ទាំងអស់ហ្នឹងដែលយួន បានសញ្ញេឆ្នាំ2007នឹងផងលេខទាំងអាច្បាប់សិទ្ធិមនុស្សអន្តរជាតិដែលចែងចេញឆ្នាំ1988នឹងផង ហើយបែរទៅជាបំពេញច្បាប់ទាំងអស់ហ្នឹងហើយធ្វើទរណកម្មដាក់ជនជាតិទាំងឡាយទាំងឡាយមិនថាខ្មែរក្រមមិនថាជនជាតិម៉ោងមិនថាជនជាតិចាមិនថាជនជាតិដតីដតីទៀតជាពិសេសមានយួនស្រីហ្នឹងក៏ក៏ក៏ត្រូវបានដាក់ទរណកម្មហ្នឹងដែរធ្វើទុកបុកម្នេញចឹងដែរហើយយើងសួរថាសពថ្ងៃហ្នឹងយួន មានកែប្រែចំណុចហ្នឹងដែរអត់ណៅអញ្ចឹងហេតុអីបានយើងមើលឃើញថាអន្តរជាតិហ្នឹងគេតែង តែឃ្លាំមើលយួន ឲ្យឲ្យឲ្យស្រិតមែនទែនឲ្យដិតដល់មែនទែនហើយគេតែងតែដាក់យួននៅក្នុងបញ្ជីខ្មៅចនិច្ចការមកអំពីគេត្រួតពិនិត្យយួនជារៀងរាល់ទង្វើរបស់យួនធ្វើហ្នឹងគ្មានពេលណាដែលយួនដកឃ្លានឹងជិញនេះហើយយួនមិនដែលបាន ផ្ដល់នូវផលប្រយោជន៍ឲ្យប្រទេសជាតិហ្នឹងសម្រាប់ទៅតាមគោលការណ៍របស់អង្គការសហជីវជាតិដែលគេដាក់ជិញទៅតាមទម្រង់ច្បាប់របស់គេហ្នឹងទេយួនមិនដែលធ្វើទេអញ្ចឹងអង្គការសហជីវជាតិហ្នឹងអឺសូម្បីតែ ខ្មែរក្រមយើង ខំប្រឹងប្រែងប៉ុណ្ណឹងហើយខំប្រឹងប្រែងយកច្បាប់ទាំងអស់ហ្នឹងមកសារឡើងវិញ យើងទាំងអស់គ្នាសប្តាហ៍ហ្នឹងកំពុងតែបើកទំព័រថ្មីមួយឲ្យបំភ្លឺឲ្យយួនយល់ដឹងទៀតយួននៅតែមិនចង់ដឹងទៀតយួននៅតែធ្វើបំពេញទៅលើអាការងារបញ្យលគ្នាឯងយើង រវាង ខ្មែរនិងខ្មែរជា ពិសេសទៀតសាសជាតិដតីដតីនៅក្នុងប្រទេសវៀតណាមបើចង់រៀនក៏យើងបកលសិទ្ធិអំណាចហ្នឹងឲ្យគាត់រៀនដែរឲ្យតកាត់យល់ទៅ រួមទាំងកម្មាភិបាលយួនមួយចំនួនទៀតបើសិនតែគាត់ចង់យល់គួរណាស់តែរៀនច្បាប់នឹងឡើងវិញទាំងអស់នាំឲ្យភាពអឺស្មារភាពគ្នានឹងឡើងវិញកុំឲ្យមានការធ្វើຕົកបុកម្នេញរវាងមនុស្សដែលដែលដែលរួងគ្រោះដោយនៅក្រោមការគ្រប់គ្រងរបស់អស់លោកហើយថែមទាំងអស់លោកមានច្បាប់នៅក្នុងខ្លួនបែរទៅជាអស់លោកមិនយកច្បាប់នោះមកប្រើប្រើច្បាប់ព្រៃដែលខ្ញុំលើកឡើងថាឆ្នាំ1975មិនតាន់មានច្បាប់ទៅអត់លោកមិនតាន់មានសញ្ញា ចុះខសន្យាចាត់ទុកថាអស់លោកប្រើច្បាប់ព្រៃបានប៉ុន្តែបច្ចុប្បន្ននេះអស់លោកបានប្រើប្រាស់ច្បាប់អន្តរជាតិនោះដើម្បីសុំជំនួយពីអន្តរជាតិជាច្រើនដោយសារច្បាប់នឹងបានមកពីអាស្រ័យខ្មែរជាជនជាតិដើមម៉ុងតៃញ៉ាឬក៏ចាំជាជនជាតិដើមនឹងហើយជាឱកាសដែលអស់លោកបានធ្វើមានធ្វើបានបាន ផលប្រយោជន៍ដាក់កប៉ាល់ជាដើមហ្នឹងហេតុផលទាំងអស់ហ្នឹងគួរណាតែអស់លោកហ្នឹងយកច្បាប់ទាំងអស់ហ្នឹងហើយឬក៏ខ្មែរក្រម អឺបានសង្កេតមើលឃើញថាអស់លោកមិនប្រើប្រាស់ច្បាប់ហ្នឹងសម្រាប់បញ្យល់ឲ្យខ្មែរក្រមខ្មែរក្រមខំប្រឹងធ្វើដល់ខ្លួនឯងគួរណាស់តែគ្រប់គ្រងខ្មែរក្រមហ្នឹងឲ្យមានការងាររីកចម្រើនទៅមុខតទៅទៀតមិនគួរណានាំគ្នាមកមិនត្រឹមតែមិនជួយហើយថែមទាំងជន់កដកស្លាប់ហើយធ្វើឲ្យមនុស្សមួយចំនួនហ្នឹងគេគេមិនសบายចិត្តជាពិសេសអង្គការសហជីវជនសប្តាហ៍ហ្នឹងគេមិនសบายចិត្តមួយយួនទេថ្មីត្បិតតែយួនហ្នឹងអង្គុយនៅក្នុង អង្គការសហជីវជាតិស្ដីពីសិទ្ធិមនុស្សតំណាងឲ្យអាស៊ានទាំង10ហ្នឹងក៏ដោយ នៅតែគេខ្លោមមើលហេតុអីបានគេនៅតែដាក់យួនហ្នឹងចូលក្នុងហ្នឹងមកអំពីសិទ្ធិមនុស្សនៅកម្ពុជាក្រោមហ្នឹងវាមិនតាន់បានទលំទលាដូចយើងគិតទុំទេអញ្ចឹងប្រជាប្រដ្ឋខ្មែរក្រោមយើងខ្ញុំគ្រាន់តែចង់និយាយថាយុវជនខ្មែរក្រោមយើងពេលដែលគេក៏ហៅយើងទៅយើងទៅមាន ការឆ្លេះវៃបន្តិចគឺថាទៅហ្នឹងអត់អត់មានការតនីថាមិនធ្វើទរណកម្មទេខ្ញុំជឿជាក់ថាយួនណាវាវាច្បាស់ណាតិចហើយនឹងច្រើនតែងតែធ្វើវិធីសាស្ត្រ ប្រើទរណកម្មចរិតពួកមនុស្សយួននេះគឺគេហៅថាមនុស្សអឺជើងកាងមនុស្សពួកយួននេះយើងចាត់ទុកថាមនុស្សជើងកាងតែម្ដងទៅដល់នៅក្នុងសង្គមមួយដែលមានមនុស្សជើងកាងយើងត្រូវតែប្រយ័ត្នប្រយែងជាពិសេសការងារដែលរៀនច្បាប់នោះត្រូវកាន់ច្បាប់ក្នុងដៃទៅតម្រាក់មួយតែម្ដងបើយើងមិនចេះភាសាយួនកាន់ភាសាខ្មែរបើមិនចេះភាសាខ្មែរកាន់ភាសាយួនយួរទៅតាមខ្លួនពេលដែលយើងទៅឆ្លើយហ្នឹង គឺយកច្បាប់ណាមួយដែលច្បាប់សម្រាប់ការពារខ្លួនឯងយើងបានយ៉ាងហោចណាស់អានឲ្យវាស្ដាប់ដែរពួកពេលខ្លះក៏មានមនុស្សមួយចំនួននៅក្នុងការងារធ្វើទរណកម្មក៏វាមានមនុស្សសេចក្ដីដែរដើម្បីឲ្យវាយល់ច្បាប់នឹងហើយច្បាប់នឹងក៏វាអាចត្រៀតចូលនៅក្នុងប្រព័ន្ធខួរក្បាលរបស់វាគិតពិចារណាខ្លះដែរមិននឹងធ្វើទរណកម្មមកយើងព្រោះវិធីសាស្ត្រដែលខ្ញុំនិយាយនេះវិធីសាស្ត្រមិនមែនវិធីសាស្ត្រតល់ច្រកពីព្រោះពេលដែលចូលទៅវា ពិតជាបដ ாய் បងប្អូនយើងទៅដោយលោកលីផលលើកឡើងមកអញ្ចឹងឲ្យតែមនុស្សម្នាក់ផ្ទាល់ជាមួយវា4 10នាក់អញ្ចឹងអញ្ចឹងវាអាចចងស្លាប់សេកយើងវាអាចវាយយើងតាមតែអំពើចិត្តរបស់វាក៏ប៉ុន្តែយ៉ាងហោចណាស់សុំឲ្យខ្ញុំនឹងអានច្បាប់អន្តរជាតិឲ្យអស់លោកស្ដាប់ម្ដងអាហ្នឹងជាចំណុចខ្ញុំមានវិធីសាស្ត្រហ្នឹងប្រើប្រាស់ក្នុងផ្លូវចិត្តសាស្ត្រសម្រាប់នាំឲ្យទឹកចិត្តរបស់មនុស្សដែលជើងកាងហ្នឹងអាចបាក់ទឹកចិត្តអាចប្រែប្រួលក្នុងនាមជាមនុស្សជាតិដូចគ្នា ធ្វើឲ្យមនុស្សនឹងក៏កែប្រែទៅតាមអាច្បាប់ធម្មជាតិផងច្បាប់អន្តរជាតិផងនឹងអាចជួយខ្លួនយើងបានផងយើងនៅចាំមេត្រាទាំងឡាយណាមួយដែលអាចពាក់ព័ន្ធជាមួយនឹងការងារនាំខ្លួនយើងទៅហើយនាំចាក់ចេញពីស្រុកមួយទៅស្រុកមួយរហូតដល់ពេលវេលានឹងច្រើនជាងម៉ោងកំណត់របស់ច្បាប់នឹងទាំងឡាយនឹងមានតែយើងកាន់ច្បាប់នឹងទេដែលយើងអាចការពារខ្លួនយើងផងអាចជារបងរារាំងកំឲ្យពួកអា ជើងកាងហ្នឹងវាធ្វើទរណកម្មមកយើងកាន់តែខុនខោទៀតអាហ្នឹងចំណុចកណានំយំប៉ុណ្ណឹងណែអរគុណបាទបងតាំងបានលើកឡើង ត្រង់ចំណុចហ្នឹងក៏ជារឿងមួយល្អមែនទែនដែលធ្វើឲ្យយុវជនរបស់យើងមានកម្លាំងខ្លាំងពីព្រោះបើយើងដូចគុណចាស់សារលើកឡើងណាគុណចាស់គ្រូវិរិយៈធម្មោសារលើកឡើងថាយ៉ាងហោចណាស់ក៏យើងមានគោលច្បាប់សិទ្ធិមនុស្សសិទ្ធិជនជាតិដើមរបស់យើងនឹងយកមកអានយកមកនិយាយពីព្រោះយើងអត់មានធនធានសម្រាប់អត់មានទេអត់មានស្អីទេឆ្លាស់ឆ្លាស់ដៃដៃតទេយើងអត់មានអីគោលអាង ឥឡូវមើលនៅក្នុងគុណចាស់មើលនៅបន្តមកទៀតដែលយើងនិយាយមិនចប់អាមេត្រាខាងលើហើយកណ្ដាលយល់ថាយោងទៅតាមខាងក្រោមថាយើងខ្ញុំសំសូមទាញឲ្យចាប់អារម្មណ៍នេះឯកឧត្តមទៅលើមេត្រាទី12រួមទាំងមេត្រា2.2នៃអនុនៃកតិកាសញ្ញាអន្តរជាតិស្ដីអំពីសេដ្ឋកិច្ចនិងនយោបាយនិងសង្គមនេះប្រទេសវៀតណាមបានចុះហត្ថលេខានៅថ្ងៃទី24ខែកញ្ញា ឆ្នាំ1940 បាទឆ្នាំ1982ឥឡូវគុណចាស់ជួយលើកបង្ហាញលើនឹងមើលថាតើអឺសេដ្ឋកិច្ចនិងសង្គមនេះរាល់ថ្ងៃហ្នឹងវាថាវាកំពុងតែដោយគុណចាស់សារលើកឡើងណាអឺសូម្បីតែផ្លូវហ្នឹងមិនព្រមកសាងឲ្យកម្ពុជាក្រោយខ្ញុំបានព្រួបួលទេគាត់តែផ្លូវបានទូចមួយកណាសូមសកាតព្រះអង្គមិនអោយព្រះអង្គវិយៈធម្មបន្តកណាសូមសកាតតិចដែលលោកលីថងតឹងលើកមិញហ្នឹង អាសូមបញ្ជាក់នៅ ច្បាប់ដែលយួនចោះធនខាជាមួយអន្តរជាតិឆ្នាំ2007មកបន្ថែមបន្តិចទៀតពីព្រោះមាញ់កណាมันបានបញ្ជាក់អស់នៅបញ្ហាហ្នឹងកណាកណានៅ ច្បាប់ដែលយួនចោះហត្ថលេខាជាមួយ អង្គការសហជីវជាតិនៅឆ្នាំ2007ហ្នឹងមានមេត្រាទី2គេបានចែងច្បាស់ហើយខ្ញុំឃើញលោកលីតន្តាំងលើកឡើង ពីតាំងអឺ លោកថៃថៃធឿងថៃធឿននិងលោកលីចិន្តាលោកលីវនីជាដើមនៃចាប់ធ្វើទរណកម្មដូចសាបណាដូចជាពេលនោះប្រតិជនលីចិន្តាហ្នឹងលោកនៅជាសងហ្នឹងចាប់ញាត់ក្រងណានៅស្រុកយើងហៅក្រងហ្នឹងណាក្រងហ្នឹងចឹងទៅបោះឡើងឡានណាទារុណកម្មខខើណាហើយលោកថៃធឿនធ្វើទារុណកម្មនៅក្នុងគុក លោកនៅនីវ៉ាន់ហ្នឹងអញ្ចឹងយើងបញ្ជាក់មកនៅច្បាប់ដែលយន្តចុះហត្ថលេខាជាមួយអន្តរជាតិនៅមាត្រាទី2កណាគេបាននិយាយច្បាស់ហើយណាសូមអានជាភាសាយួនទៅកណា mọi người đều được hưởng tất cả các quyền tự do nêu trong bản quyền bản tuyên ngôn này không phân biệt chủng tộc màu da giới tính ngôn ngữ tôn giáo quan điểm chính trị hay các quan điểm khác nguồn gốc quốc gia hay xã hội tài sản thành phần xuất thân hay địa vị xã hội ngoài ra cũng không có bất cứ sự phân biệt nào về địa vị chính trị pháp quyền hay quốc tế của quốc gia hay lãnh thổ mà một người xuất thân cho dù quốc gia hay lãnh thổ đó được độc lập được đặt dưới chế độ quỹ trụy chưa tự quản hay có chủ quyền hạn chế ហើយនេះគេនិយាយហ្នឹងគេនិយាយបញ្ហាហ្នឹងពីសិទ្ធសេរីភាពដែលប្រកាសនៅក្នុងច្បាប់អង្គការសិទ្ធិជាតិហ្នឹងអត់មាននរណាមានសិទ្ធណាបែងចែកពូជសាសន៍មានសិទ្ធបែងចែកពណ៌សម្បល់ភេទកសបបែបយ៉ាងពីតាំងភាសាទៅទៀត និយាយពីតាំងភាសាហ្នឹងនៅឆ្នាំ2ឆ្នាំមុនហ្នឹងណាក់គ្រូពេទ្យនៅទីក្រុងប្រែកឫស្សីហ្នឹងគាត់និយាយខ្មែរបានណាក់នៅគ្រប់ក្រុងហ្នឹងគេថាគេមិនអោយនិយាយខ្មែរនៅកន្លែងហ្នឹងបានកណាប្រាប់គាត់ថាទៅលើកមាត្រាទី5មាត្រាទី42ប្រាប់គាត់ទៅគាត់មានបានចាំមាត្រារដ្ឋធម្មនុញ្ញយួនទេអញ្ចឹងបានគាត់កណាប្រាប់គាត់ថ្ងៃក្រោយគាត់ copy យកទៅឲ្យអ្នកហ្នឹងហ្មងគេមិននិយាយគេស្ងំជាងទៅ ណាគេនៅមើលងាយនៅពីប៉ុណ្ណឹងនោះមានតែគ្រូពេទ្យខ្មែរតែមួយដល់ពេលអ្នកគ្រប់គ្រងនៅកន្លែងហ្នឹងយួនហ្នឹងគឺគេរើអើងរើអើងពីភាសាទៅទៀតកាលណាហើយពីនឹងភាសាដល់ពេលតោងយ៉ាវហ្នឹងដូចជាលោកលីចន្ទាបន្តិចគុណលីចន្ទាហ្នឹងគេនេះចាប់ចောက်ក្រុមដូចក្រុមដូចសាទចឹងចឹងឃើញទេរើអើងពូជសាសរើអើងសាសនារើអើងភាសាក៏ផ្សព្វបែបយ៉ាងចឹងទៅ នៅអង្គការសិទ្ធិជាតិគេបានចែងច្បាស់នៅមេត្រាទី2យួនបានចុះហត្ថលេខីនឹងគឺសូមពិចារណាឡើងហើយកុំអនុវត្តដូចជាកន្លងនឹងទៅទៀតខខៅណានៅបញ្ហាហ្នឹងឲ្យសូមប្រសង់នឹងកូនខ្មែរយើងទាំងអស់ទៅស្រាវជ្រាវតាមដានបញ្ហាហ្នឹងមែនទែនគាត់ឲ្យលើកមកទ្រុទ្រោះត្រៃត្រៃជាភាសាយួនហ្នឹងហើយនៅមេត្រាទី3ណាសូមលើកឡើងមេត្រាទី3ទៀតដែលយួនចុះហត្ថលេខីហ្នឹងជាមួយអង្គការសិទ្ធិជាតិគេបានចែងច្បាស់ថា à, điều ba mọi người đều có quyền sống tự do và an toàn cá nhân ឃើញទេខ្លីតែមានអត្ថន័យជ្រាលជ្រៅណាស់គេថាមនុស្សគ្រប់រូបមានសិទ្ធិសេរីភាព ក្នុងការរស់នៅសិទ្ធិសេរីភាព មានសិទ្ធិសេរីភាពនិង សុវត្ថិភាពបន្តខ្លួនណាគេចែងច្បាស់អញ្ចឹងប៉ុន្តែយួនអត់មាន តលិសោះអាបញ្ហាហ្នឹងហើយកណាសូមលើកនៅមេត្រា ដែលយួនចុះថាលេខីជាមួយ អន្តរជាតិនៅមេត្រា ទី5 មាត្រាទី5វាចំដែលយួនធ្វើទរណកម្មមកលើលោកត្រេវស៊ីវថ្មីថ្មីហ្នឹងលោកចន្ទសេតនិងបានគុំខាំងលោកត្រេវស៊ីវជាង30ម៉ោងហ្នឹងលោកប្អូនយើងក្រៃជាដើមនៅពេលហ្នឹងនៅឆ្នាំ2021ហ្នឹងហើយ បាន ធ្វើទរណកម្មមក លើ ប្រតិជគុណលីចិន្តានៅពេលលោកនៅជាសង្ឃបានចាប់ចោលក្រុមជាដើមហ្នឹងគឺនៅមាត្រាទី5បានចែងច្បាស់ហើយ điều năm không ai bị tra tấn hay bị đối xử sự phạt cách tàn bạo vô nhân đạo hay hạ thấp nhân phẩm cái នេះបំណែបន្ទោបន្ទាបអត់មានអាណាដែលដែលត្រូវធ្វើប្រើអំពើហិង្សាទៅលើនរណាទាំងអស់នរណាម្នាក់ទាំងអស់ហើយអត់មានអាណាដែលរងទរណកម្មយ៉ាងខកខើពី កម្មាភិបាលឬរដ្ឋនីមួយៗឬរដ្ឋនោះដែលគ្រប់គ្រងប្រទេសជាតិរបស់ខ្លួននឹងទាំងអស់ប៉ុន្តែឃើញគាត់បានប្រព្រឹត្តពីតាំងពីអតីតរហូតដល់បច្ចុប្បន្ននៃលោកទេវស៊ីថ្មីថ្មីនឹងបានឃុំខាំងខ្លួនគាត់ជាងជាង30ម៉ោងរហូតបាន ធ្វើទារុណកម្មគាត់យ៉ាងខខើដូចជាមាននៅដងខ្លួនគាត់គឺមានឆ្នាំដាច់គ្រប់កន្លែងទាំងអស់លោកជាមុខគាត់នឹងបានហើមទៅទៀតថ្ងៃកាត់ចេញមកនឹង គាត់បានថតរូបបានផ្ញើមកកណាកណាផ្ញើព្រះអង្គពីមុនហើយពីមិញកណាផ្ញើទៅទៀតហ្នឹងគឺពីខខើមែនតែនចឹងទៅនៅមាត្រា ទី5មាត្រាទី3មាត្រាទី2ហ្នឹងគឺបានយួនបានចោះថាលិខិជាមួយអង្គការសហប្រជាជាតិនៅឆ្នាំ2007ហ្នឹងកណាគាត់ឲ្យលើកបញ្ជាក់នៅ3មាត្រាហ្នឹងមកប៉ុណ្ណឹងកណាសូមបន្ថែមលើលោកអឺលោកលីថេនតឹងបានបានលើកឡើងមិញហ្នឹងកណាមានតែប៉ុណ្្នឹងព្រះអង្គសូមព្រះអង្គវិជ្ជាធម៌បន្តកណា កណាមុនទៀតអឺត្រង់ចំណុចដែលកណាបានលើកឡើង នៅ ក្នុងមាត្រាទី12ហ្នឹងហើយយើងបន្តទៅគិភាសាយើងដើម្បីបញ្ចប់ទៅ ក្នុងប្រព័ន្ធហ្នឹងតែម្ដងអឺកណាសូមអានឡើងវិញ ក្នុង មាត្រាទីអឺ12រួមនឹងមាត្រាទី2ចុចមាត្រា2ចុច 2នៃអនុកតិកាសញ្ញាអន្តរជាតិស្ដីពីសិទ្ធិសេដ្ឋកិច្ចនិងសិទ្ធិសង្គមដែលប្រទេសវៀតណាមបានចុះហត្ថលេខានេះដែលចែងអំពីសិទ្ធិអំពីសិទ្ធិរបស់ជនគ្រប់រូបរួមទាំងអ្នកទោសដែលជាប់ឃុំនេះទទួលបានស្តង់ដារខ្ពស់បំផុត នៃការនៃសុខភាពផ្លូវកាយនិងផ្លូវចិត្តណាសូមនិមន្តទេ បើកសំឡេងទាំងវល់ផ្លេចអឺកិច្ចការហ្នឹងគេបានបញ្ជាក់ឲ្យអស់ហើយបងគ្រូបញ្ជាក់នៅខាងក្រោមហ្នឹងនៅក្នុងបែបវងកញ្ចក់ហ្នឹងអូអេអេណា3បន្ទាត់ខាងក្រោមហ្នឹងនៅក្នុងមតិទូទៅលេខ14របស់គណៈកម្មការស្ដីពីសិទ្ធិសេដ្ឋកិច្ចហ្នឹងណាអឺមាត្រា12នឹងផង ហើយ មាត្រា2.2 បើកតិកាសញ្ញាស្តីអំពីសិទ្ធិសេដ្ឋកិច្ចហើយនិងសង្គមហ្នឹងដូចបាននិយាយលើកឡើងអញ្ចឹងកតិកាសញ្ញា2ហ្នឹងចុះចុះហត្ថលេខាក្នុងថ្ងៃតែមួយ ណាកតិកាសញ្ញា1អឺនិយាយអំពីសិទ្ធិពលរដ្ឋហើយសិទ្ធិធ្វើនយោបាយហើយមួយទៀតសិទ្ធិសេដ្ឋកិច្ចនិងសង្គមអានោះ និយាយជាភាសានេះចាំបញ្ជាក់ទៅនឹងបន្តិចអឺ International Covenant on Economic, Social and Cultural Rights អានោះណាណាហើយកតិកាសញ្ញាហ្នឹងអឺខ្ញុំកណាចង់និយាយពីរឿងអឺកតិកាសញ្ញាអនុសញ្ញាហើយនឹងសន្ធិសញ្ញានឹងបន្តិចណា ពីព្រោះមានការបកស្រាយមិនដូចគ្នាទេកតិកាសញ្ញា ដែលភាសាអង់គ្លេសកតិកាសញ្ញាអន្តរជាតិគេហៅថា International Covenant អានោះបញ្ជាក់ថាសេចក្តីបដិញ្ញាចិត្តជាគ្រឿងសម្គាល់អ្វីមួយនឹងកតិនឹងកតិកាសញ្ញា គឺជាសេចក្តីដែលបញ្ញាចិត្តណាដូចខ្ញុំថាពូលអញ្ចឹងថា លើកដៃអញ្ចឹងណាលើកដៃនិយាយអញ្ចឹងហ្មងហើយបើអនុសញ្ញា អនុសញ្ញា គឺកិច្ចព្រមព្រៀងឬក៏ជាលក្ខណ្ឌអីមួយដែលបានសន្យាគ្នាទៅវិញទៅមក ហើយគឺជាលិខិតមួយដែលសម្រាប់តភ្ជាប់កិច្ចសន្យានឹងនឹងអនុសញ្ញាអនុសញ្ញានឹងគឺតភ្ជាប់កិច្ចសន្យាទៅនឹងកតិកាសញ្ញាផងទៅនឹងកិច្ចព្រមព្រៀងដតីទៀតគេហៅតភ្ជាប់អាកិច្ចសន្យាហ្នឹងនោះបានយើងហៅថាអនុសញ្ញាបើសន្ធិសញ្ញាគឺជាអឺ ហៅថាការចងភ្ជាប់មួយនៅចំណង ដែលបែកបាក់គ្នាហ្នឹងហ្នឹងរវាង ប្រជាជាតិតែមួយ ដែលបែកបាក់គ្នាគេហៅធ្វើសន្ធិសញ្ញាឧទាហរណ៍សន្ធិសញ្ញាក្រុងប៉ារីកិច្ចព្រមព្រៀងក្រុងប៉ារីហ្នឹងអានឹងធ្វើសម្រាប់តការបែកបាក់គ្នាទេបែកបាក់គ្នាក្រុមមួយ គឺជាប្រជាសាសខ្មែរដូចគ្នា ឬមួយសន្ធិសញ្ញាក្រុងហ្សឺណែវ ដែលស្ដីអំពីការបែកបាក់គ្នារបស់ក្រុមប្រទេសនៅឥណ្ឌូចិននោះគេធ្វើសន្ធិសញ្ញា ហើយសមិតាអយល់ទៅនឹងកតិកាសញ្ញានេះធំណាស់កតិកាសញ្ញានឹងវាខ្ពស់ហើយមានការបដិញ្ញាចិត្តដែលលើកដៃអញ្ចឹងលើកដៃអញ្ចឹងធ្វើសច្ចាប័នធ្វើសច្ចាប័ននឹងគឺលើកដៃហើយបដិញ្ញាចិត្តដាច់ខាត អញ្ចឹង តកណាគេធ្វើកតិកាសញ្ញាគេដាច់ខាតត្រូវតែគោរពតាមប្រហេតុនោះហើយបានយើងចង់លើកចំណុចនឹងដដែលដដែលដើម្បីជំរាបឲ្យយុវជនយើង បានដឹងថាកម្ពស់តម្លៃនៃជនជាតិដើមខ្មែរក្រមនឹងមានតម្លៃប៉ុណ្ណាខ្ញុំគណៈចង់តែបញ្ជាក់ដដែលដដែលសូមអោយ សូមអោយប្រជាពលរដ្ឋខ្មែរក្រមរួមទាំងសកម្មជនអ្នកការពារសិទ្ធិជនជាតិដើមឬមួយសិទ្ធិមនុស្សដែលជាសកម្មជន ខ្មែរក្រមពេលមុនក៏ដោយពេលថ្មីថ្មីនេះក៏ដោយទៅមនុស្សលាស់ថ្មីនេះក៏ដោយក្តាប់ឲ្យជាប់នៅក្នុងដៃដោយមានតលិកម្មជាក់ស្ដែងដោយលោក លីផូគាត់បានលើកឡើងអញ្ចឹងមានការមើលងាយបន្ទាបបន្ថោផ្សេងផ្សេងដល់ពេលយើងកាន់ច្បាប់នឹងក្នុងដៃយកទៅឲ្យគេ គេភ្ញាក់រលឹកមកហើយมันខុសគ្នាពីលោកលីថេងតាំងបានលើកឡើងទេមន្ត្រីនគរបាលមន្ត្រីអាជ្ញាធរដែនដីនឹងសម្លុតយើងបាន គឺគិតថាយើងអត់ចេះទេច្បាប់ហ្នឹងគិតថាអញ្ចឹងហើយប្រហែលជាខ្លួនគាត់នឹងក៏គាត់មិនដឹងទៀតគាត់មិនដឹងទេអាជ្ញាធរដែនដីនឹងពីព្រោះតិចមានគេបង្រៀនណាខ្ញុំកណាជឿជាក់អញ្ចឹងពីព្រោះអង្គគ្រូ សូម្បីតែប៉ូលីសយើងនៅរាជធានីភ្នំពេញនឹងក៏អត់ដឹងដែរអាច្បាប់ហ្នឹងអត់ដឹងទេនឹងនឹងប៉ូលីសខ្មែរយើង នៅ ទីក្រុងភ្នំពេញផង នៅរាជធានីផងខ្ញុំគាត់ថាមិននិយាយទៅដល់មេប៉ូលីសធំធំទេមេប៉ូលីសធំធំ តែគេមានឋានន្តរស័ក្តិខ្ពស់ដូចជាអឺប្រធាន ស្នងការអីរាជធានីឡើងដល់ឧត្តមសេនីយ៍អីហើយគេច្បាស់ចេះហើយ គេយកមន្ត្រីក្បាលម៉ាស៊ីនធំធំប្រមាណអ្នកហ្នឹងយកទៅរៀនទៅវឹកវើច្បាប់អត់ទាំងហ្នឹងប៉ុន្តែមន្ត្រីតូចតូចហ្នឹងអត់បានរៀនទេជាពិសេសគឺពួកកុម្មុយនីសហ្នឹងបងអត់ទេដូច្នេះតួនាទីរបស់យើងជាជនជាតិដើមខ្ញុំកណ្ដាលរំលឹកហើយរំលឹកទៀតសិទ្ធិសេរីភាពរបស់ជនជាតិដើមនៅក្នុងពេលដែលយើងក្តាប់ច្បាប់នៅក្នុងដៃអំណាចរបស់យើង មានកម្រិតខ្ពស់ណាស់វាលើកលែងតែយើងអត់ អត់ក្តាប់ច្បាប់នឹងនៅក្នុងដៃទេបាទយើងចេះតែចោះញោមអ្នកអ្នកអ្នកមានអំណាចគ្រប់គ្រង យើងតាមអំពើចិត្តនឹងសម្លុតផិត20យើងបានតាមអំពើចិត្តនៅពេលណាមួយដែលយើងមានប្រាជ្ញាគ្រប់គ្រាន់សេចក្តីក្លាហានយើងគ្រប់គ្រាន់យើងមានឧបករណ៍គ្រប់គ្រាន់ថាឥឡូវនេះនេះគឺជាឧបករណ៍ច្បាប់ច្បាប់ទាំងអស់ហ្នឹងកុំមើលស្រាលច្បាប់នោះឲ្យសោះកុំមើលថាអូនិយាយ អ្នកដែលនិយាយច្បាប់នឹងចេះតែលើកយកមកនិយាយមែនទេ នេះសិតតែមានផុសតាង ច្បាស់លាស់ហើយហេតុផលទាំងថ្ងៃខែដែលរដ្ឋរដ្ឋវៀតណាមដែលជាសមាជិកអង្គការសហជីវជាតិនឹងចុះហត្ថលេខានៅចំពោះមុខច្បាប់នឹងយ៉ាងម៉េចខ្ញុំបកគណាសូមជម្រាបសូមប្រគេនទូលពិតទៅបដិគុណគ្រប់អង្គនៅឯកម្ពុជាក្រមហើយយុវជន របស់ យើងដែលជាសកម្មជននឹងឲ្យបានយល់ច្បាស់ថា សមាជិកនៃអង្គការសហប្រជាជាតិមានរដ្ឋវៀតណាម នេះមួយនេះញញើតណាស់ញើតណាស់មកពីហេតុអីបានញើតគឺប៉ះពាល់ទៅដល់សេដ្ឋកិច្ចរបស់ជាតិគេនេះហើយក្នុងពេលដែលជាតិកំពុងតែដុនដាបទរុនទរាគេក៏ដឹងដែរអាញាធួដែនអីនេះគេដឹងមិនគេមិនដឹងទេថាថារដ្ឋគេកំពុងតែរងទារុណកម្មរងការទុកលំបាកអញ្ចឹង ដើម្បីយើង យើងក្តាប់ឲ្យច្បាស់នៅចំណុចខ្សោយហ្នឹងហើយយើងនិយាយឡើងថាបើអស់លោកនៅតែបំផិតបំភ័យនៅតែអំពីអំពីអស់លោកនឹងជួបប្រទេសនៅការធ្វើធ្វើការនៃគេហៅបង្ខិតបង្ខំពីក្រមប្រទេសប្រជាធិបតេយ្យមានមហាអំណាចសហរដ្ឋអាមេរិកនឹងជាដើមគេកំពុងតាមដានហើយយើងខ្ញុំនឹងនឹកនាំរឿងអស់ហ្នឹងទៅជំរាបជូននៅខាងលើគឺថាជំរាបគេត្រង់ចឹងដល់ ដោយហេតុថារឿងហ្នឹងយើងត្រូវតែធ្វើចឹងដល់ប៉ុន្តែត្រូវមានសេចក្តីក្លាហានឲ្យគ្រប់គ្រាន់មានច្បាប់នៅក្នុងដៃចឹងដល់ក្តាប់ក្តាប់ច្បាប់នឹងឲ្យជាប់ហើយរឿងសិទ្ធិសញ្ញានឹងចឹងណាចឹងខ្ញុំកំណត់តទៅកន្លែងហ្នឹងតែបងគ្រូបានមានបន្ទូលហ្នឹងគឺថាកតិកាសញ្ញាស្តីអំពីសិទ្ធិសេដ្ឋកិច្ចនិងសង្គមដែលបានលើកឡើងនៅមាត្រាទី12ហើយនិងមាត្រា2.2ហ្នឹង គឺថារដ្ឋវៀតណាមនឹងបានចុះហត្ថលេខាហើយនៅកន្លែងនោះគេនិយាយនៅខាងក្រោមនឹងគេថាបញ្ជាក់ឡើងវិញថារដ្ឋទាំងឡាយត្រូវមាន ការតបកិច្ចគ្រប់ផ្នែកសុខភាពណានោះគឺជាផ្នែកនៃសេដ្ឋកិច្ចហើយនិងសង្គមគិច្ចសូមបញ្ជាក់ឲ្យច្បាស់ទៅនឹងអាណែកតិកាសញ្ញានឹងគេហៅកាត់ថា ICESCR ICESCR International Covenant on Economic, Social and Cultural Rights អាមិនទៅហៅថា cultural right ហើយនិង social សេដ្ឋកិច្ចសង្គមកិច្ចនិងសិទ្ធិនៅក្នុងវប្បធម៌អានឹងសំខាន់ណាស់បងគ្រូសំខាន់ហ្មងកតិកាសញ្ញាចំនួន2នឹងសំខាន់មែនទែនហ្មង យើងតាក់ទង ទៅក្នុងសង្គមមកកិច្ចហើយទៅក្នុងវិញនៅគិយាវិងសង្គមមកកិច្ចហ្នឹងវាពាក់ព័ន្ធទៅដល់ ការគោរពផ្នែកសុខភាពមិនបដិសេធមិនរឹតបន្តឹងមិនបដិសេធចំពោះសេវាថែទាំសុខភាពទៅដល់អ្នកទោសជាប់ឃុំឃាំងហើយហេតុអីព្រះអង្គគ្រូបានគេទៅរំលឹកទៅដល់គេហៅយើងប្រើជាភាសាខ្មែរយើងប្រើហៅថាវិធានម៉ាន់ដេឡា វិធានម៉ាន់ដេឡាបន្ទាប់ពីលោក Nelson Mandela គាត់ជាប់ឃុំទៅគេធ្វើទុកបុកម្នេញពេលដែលគាត់ចេញមកគេអញ្ជើញគាត់ទៅថ្លែងការនៅអង្គការសហជីវជាតិគាត់ស្នើសុំឲ្យអង្គការសហជីវជាតិពិចារណាឡើងវិញ នៅការធ្វើទុកបុកម្នេញនៅតាមពន្ធនាគារ មិនថែទាំចំពោះអ្នកទោសដែលមានជំងឺទៀមទាការព្យាបាលលក្ខណៈពិសេសណាមួយ របស់អ្នកទោសនយោបាយ យោបាយក៏ដោយសេដ្ឋកិច្ចក៏ដោយសង្គមកិច្ចក៏ដោយណាទោសវប្បធម៌ក៏ដោយឲ្យតែរកឃើញថាគេមានទោសពិតប្រាកដហើយដាក់ឃុំគេនៅក្នុងពន្ធនាគារក្នុងពេលដែល គេទៀមទាការ ថែទាំសុខភាពដោយសំខាន់បំផុតបានពេលដែលលោក Nelson Mandela ចេញមកនឹងមានការគ្រប់គ្រងដោយអង្គការសហជីវជាតិហើយក្រុមប្រទេសជាច្រើនទៀតមានសហរដ្ឋអាមេរិកជាដើមហ្នឹងគ្រប់គ្រង ឃើញថាការដាក់ទោសរបស់លោកណែសាន់បានដុល្លារហ្នឹងគឺជាអំពើខុសឆ្គងបរដ្ឋបាលហ្នឹងអញ្ចឹងការដាក់ទោសគាត់ហ្នឹងត្រូវបានរៀបចំមកធ្វើជាច្បាប់គេហៅថា Mandela Rule អញ្ចឹងវិធានរបស់ Mandela Rule ហ្នឹងត្រូវបានយកមកអនុវត្តយើងមើលឃើញនៅក្នុងនេះនៅក្នុងថាខណ្ឌនៅក្នុងគណៈអានមិញហ្នឹងមានវិធានទី24វិធាន25ហើយវិធាន27 តើវិធានទាំង3ដែលយើង បានលើកឡើងហ្នឹងវាពាក់ព័ន្ធស្អីខ្លះវិធានហ្នឹងពាក់ព័ន្ធថាត្រូវព្យាបាលអ្នកទោសដោយឥតគិតថ្លៃគ្មានការរើសអើងហើយយកចិត្តទុកដាក់ជាពិសេសទៅដល់អ្នកណា ដែលមានលក្ខណៈបញ្ហាសុខភាពបញ្ហាសុខភាពនឹងយ៉ាងម៉េចគឺអ្នកនឹងមានជំងឺ ជាប្រចាំនៅក្នុងខ្លួនគេឧទាហរណ៍មានជំងឺបេះដូងជំងឺអឺតរោគអីដែលដែលជាជំងឺប្រចាំកាយហ្នឹង ហៅថាអ្នកនឹងមានបញ្ហាសុខភាពនៅក្នុងខ្លួនជាប្រចាំណាហើយនឹងវិធានទី27ស្អីអ្នកទោសត្រូវការព្យាបាលជាពិសេស បើនៅពេទ្យរដ្ឋអត់មាន ទេត្រូវយកគេទៅពេទ្យស៊ីវិលពេទ្យឯកជនអាហើយត្រូវអឺគេហៅទៅក្រុម specialist នោះទៀតស្ថាប័នឯកទេសស្ថាប័នឯកទេសនឹងសំដៅទៅលើ specialist ដូចជាការទៅការវេះបេះដូងបៃផាសឬមួយអឺដូរកលៀនដូរអីជាដើមឧទាហរណ៍ជ្រុលដៃជ្រុលជើងវាយគេឲ្យខូចកលៀនហើយឲ្យទឹកឲ្យគេហូបមិនគ្រប់គ្រាន់ធ្វើឲ្យគេខូចកលៀនខូចអីទៅព្យាបាលគេសពគ្រប់បែបយ៉ាងទាំងអស់នឹងវិធានបន្ថែមទៀតដែលគេរៀបចំឡើងបន្ទាប់ពីលោកនៅសាន់ម៉ាន់ដេឡាបានចេញពីគុកមកហើយគាត់បានធ្វើជាប្រធានាធិបតីនឹង គាត់ស្នើឡើងទៅអង្គការសហជីវជាតិឲ្យពិនិត្យឡើងវិញមកពី ការធ្វើទោសទណ្ឌនៅ ក្នុងពន្ធនាគារហ្នឹងអមនុស្សធម៌ណាប្រៃផ្សៃណាអាកណាគេប៉ុណ្ណឹងបងគ្រូអូខេអឺអរគុណអាយ៉ាថ្ងៃនេះកណាសុំអភ័យទោសសុំបើកតែ1ម៉ោងដែរពីព្រោះកណាទៅទៅពិធីបុណ្យគេនៅវត្តបុរិចនៅសុំសុំបានអញ្ចឹងសុំចប់ប៉ុណ្ណឹងចាលោកកាលនេះពោណា អត់បានបន្តបន្តនៅក្នុងកម្មវិធីទេអត់អីផងរវល់ណាអរគុណច្រើនចំពោះគុណចាស់ហើយនឹងលោកលីពោហើយមកទីតឹងមកទីតឹងបានមកចូលផ្ដាំសួរសុខទុកព្រះអង្គគ្រូចៅអធិការវិញលេនផងណាទៀតណាអរគុណទៀតណាណាសូមអរគុណម្ដងទៀតណាសូមអរគុណដល់ប្រិយមិត្តដែលបានចូលរួមទស្សនាហើយចូលខមមិនលោកអាឡិចបានបានសួរថាពលរដ្ឋយើងត្រូវតែសិក្សា ស្វែងយល់អំពីច្បាប់ ជាការងារដ៏ល្អប្រសើរណាស់ដើម្បីឯករាជ្យភាព ជាតិសាសន៍របស់យើង ល្អមែនទែនលោកអាលិចលោកលើក ដំកើងអាសិក្សារៀនសូត្រហ្នឹងឥឡូវយើងអត់បានឆ្លើយទេចាំលើកក្រោយអរគុណណាហ្នឹងហើយអរគុណច្រើនឥឡូវជិបប៉ុណ្ណឹងចាស់បាទអរគុណបាទការបាទអញ្ចឹងជំរាបលាបងប្អូនអញ្ចឹងអូសាធុសាធុសុខសប្បាយបងប្អូនលោកលីផូហើយលោកទីទាំងទាំងបាទបាទ